អូខេសួស្តីបងប្អូនហ្នឹងហើយវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញទ្រទ្រង់ពីរបៀបធ្វើម៉េចដើម្បីអាចស្វែងរក frame បានច្រើនដូចខ្ញុំចឹងណាដូចការនេះជាក់ស្ដែង Hello ខ្ញុំដូចនឹងថ្មីបាត់ហ្នឹងគឺ baby ក្រៃហ្នឹងឈ្មោះគឺទទួលបាន top rate លេខ1នៅក្នុងនគរសន្តិភាពអឺមានអ្នកឆាតមកសួរខ្ញុំច្រើនថាសើធ្វើមិនបាន rate ថាសើជួយ copy rate ខ្ញុំផងអឺខ្ញុំចង់និយាយថាចេះ ចំពោះការ copy rate គ្មានទេសម្រាប់ JX នៅតាមខ្ញុំចេះលេ JX 7830មកគឺមិនដែលមានការ copy rate ទេហើយបើមានមែនក៏ខ្ញុំនឹង copy តាមណាដែរណាអញ្ចឹងអ្វីដែលសំខាន់នេះគេទី1ដល់ពេលដែលចាប់ផ្ដើមបានកោដបងដបងអ្នកទាំងអស់គ្នាព្យាយាមឆាតវល់ទិញមកគុំគុំណាឆាតវល់ទិញមកគុំគុំហើយចាប់ផ្ដើមលេងភ្លាមគឺអ្នកទាំងអស់គ្នាត្រូវតែអ្នកទិញភារៈបាក់ពេកណាចេះ នៃភារៈប៉ាក់ចឹងអ្នកទាំងអស់ត្រូវចំណាយលុយ10ដុល្លារដើម្បីទិញភារៈប៉ាក់3000នេះបង្កើត Hero ពី CPL នឹងមួយព្រាមហ្នឹងហើយចឹងយើងនឹងទទួលបានរ៉េប៉ាក់ចំនួន3000ណាបាយបាន3000ហ្នឹងណាហ្នឹងហើយហើយអ្នកទាំងអស់គ្នាត្រូវស៊ីបាគូគុនជារៀងរាល់ថ្ងៃមួយថ្ងៃស៊ីបាគូគុន5ហ្នឹងហើយមួយថ្ងៃស៊ីបាគូគុន5រៀងរាល់ថ្ងៃរួមជាមួយនឹងការអស់ឡាញ ដល់ពេលដែលយើងស៊ីបាគូស៊ីអីហើយយើងអស់ឡាញចោលទៅយើងមិនចាំបាច់លេងទេយើងអស់ឡាញយើងប្រើទឹកគុណនេះអញ្ចឹងទឹកគុណនេះយើងស៊ីវាមួយវាប្រើបានដូចជា8ម៉ោងអញ្ចឹងខ្ញុំប្រើគុណ8តែ upstand គុណ8 RAM អញ្ចឹងហើយអានេះ item នេះព្រោះតែយើងមាន RAM បាក់ធំជាង3000បានវាឲ្យយើងអស់ឡាញយក RAM អញ្ចឹងបើសិនជាកាត់តែ RAM យើងតូចជាង3000អញ្ចឹងយើងវាឲ្យយើងអស់ឡាញបានទេ អញ្ចឹងអេធំយើង3000សិនណាហ្នឹងហើយ3ធំយើង3000នឹងស៊ីអាអានេះមិញអាចអារៀបភាររៀបប៉ាមិញហ្នឹងហើយហើយយើងស៊ីប្រានេះមកហើយរួមជាមួយនឹងនេះអឺយើងអាចប្រាប់អាមួយណាក៏បានដែរពីរនេះអាភាពអនឡាញនេះព្រោះយើងត្រូវប្រើគូវាជាមួយនេះបានអនឡាញកើតហ្នឹងហើយអញ្ចឹងអ្នកនរនេះអាចវាយហោះនេះតែ9ជា point ទេប៉ុន្តែវាយហោះនេះខាតបើយើងប្រើតា19នេះគឺសារយើងបាន experience មួយគ្រប់ 1.5 1.5 experience ណាពេលយើងអនឡាញយើងទទួលបាន experience ទៀតអញ្ចឹងខ្ញុំប្រើមួយនេះតែប្រើមួយនេះអឺដោយសារយើងស៊ីមេបាន free ទេចឹងនិយាយទូទៅឲ្យតែពេលបើកនគរគឺ GM ក៏តម្លាក់ឲ្យយើង free free ទេស៊ីមេណាហើយតម្លៃវាក៏ថោកជាងនៅក្នុងសបដែរអញ្ចឹងយើងព្យាយាមឆាតវល់ទិញពី player បានច្រើនណាអូខេអញ្ចឹងអឺនឹងពីរលក្ខខណ្ឌហើយលក្ខខណ្ឌទី1យើងស៊ី Pair Pack លក្ខខណ្ឌទី2ស៊ីបកូគុននឹងហ្នឹង លក្ខខណ្ឌទី3យើងអស់ឡាញអស់ចុង3លក្ខខណ្ឌហើយអញ្ចឹងលក្ខខណ្ឌទី4ណាគឺយើងព្យាយាមធ្វើ quest ទាំងអស់គ្នាអ្នកអត់ឲ្យមើល mission របស់ខ្ញុំភាសាគឺបញ្ចប់ mission នេះបញ្ចប់មកហើយ mission អញ្ចឹងយើងព្យាយាម CPLCA រួចយើងព្យាយាមធ្វើ mission វាឲ្យចប់អស់ទៅហ្នឹងហើយខ្ញុំជឿថា100%អ្នកអរគ្នានឹងទទួលបានព្រះប៉ាក់10000ដោយងាយស្រួលហើយចំពោះការជាប់ top លេខ1ឬក៏ជាប់ក្នុង top ឬក៏ top 10ក្នុងនេះ ថវិកាណាអ្នកនរលេងតាមខ្ញុំអាចចូលក្នុង top 10តែសួរលេខ1លេខ2លេខ3ហ្នឹងគឺខ្ញុំមិនដឹងទេជាទូទៅគឺមាន player គាត់លេងបែបហ្នឹងដែរហ្នឹងហើយហើយជាស្ដែងដូច hero ខ្ញុំនេះគឺដំបូងឡើយក៏លេខ8លេខ9ទេតាមខ្ញុំព្យាយាមលេងខ្វែងផងស៊ីបាគូរាល់ថ្ងៃផងអស់ឡាញផងអញ្ចឹងខ្ញុំទទួលបានលេខ1ហ្នឹងហើយប៉ុន្តែពេលបច្ចុប្បន្ននេះខ្ញុំទុកចាប់តាមទុកចោលឯកសារខ្ញុំគិតថារេប15000ខ្ញុំចង់បានគឺខ្ញុំបានរួចហើយណាអូខេអានេះខ្ញុំនិយាយពីរេប ចំពោះរេបពាក់បាក់ប៉ែតណារេបពាក់បាក់ប៉ែតណារេបពាក់បាក់ប៉ែតអ្នកទាំងអស់គ្នាព្យាយាមស៊ីរីវ៉ាត់អនឡាញឲ្យបាន10ថ្ងៃសិន11ថ្ងៃស៊ីរីវ៉ាត់អនឡាញបាន11ថ្ងៃដើម្បីទទួលបានគុជចងនេះណាគុជចង110ធ្វើម៉េចឲ្យបានគុជចង110សិនណាបន្ទាប់ពីអ្នកទាំងអស់គ្នាស៊ីបានគុជចង110អ្នកទាំង ងបន្ទាប់ពីការ EC យើងចូលដល់ក្រង់ហើយអ្នកនរនេះតោះហើយយើងមានអានេះអា Sky Storm បាននេះចំនួន110ហើយយើងធ្វើការដូរវាយក level 1ថ្ងៃនេះណាខ្ញុំអាចដូរអ្នកនរនេះមើលបានគឺយើងដូរមួយបានហើយខ្ញុំអត់ត្រូវការប្រើអញ្ចឹងណានេះយើងដូរមកយើងបានអាពណ៌សនេះហើយយើងយកអក្សរនេះមកដូរមួយ NPC មួយនេះអញ្ចឹងអ្នកនរនេះដូរនេះគឺដូរបានចំនួន10ដង ចឹងចុច line នេះមកនេះវាសួរយើងហ្នឹងអញ្ចឹងជាទូទៅគេឲ្យយើងស៊ីបានតែ10ដងទេ10ដងវាស្មើនឹង10000រ៉េតប៉ាក់ពាក់ប៉ាក់ប៉ែតនឹងអញ្ចឹងខ្ញុំនឹងធ្វើមួយបាត់នោះតែវាឲ្យហើយបន្ទាប់ពីយើងស៊ីបាន10ដងរ៉េតម្លេះនេះឡើង10000ហ្នឹងមែនទេហ្នឹងហើយរ៉េតម្លេះនេះឡើង10000រ៉េតម្លេះនេះឡើង10000ណាខ្ញុំបញ្ជាក់តិចណា hero នៅពេលដែលយើងព្យាយាមយករីវ៉ាអានេះមកដូរធ្វើមិនខ្ញុំតាំងធ្វើខ្វែងទាំងអស់ខ្វែងគឺឲ្យធ្វើហ្មងណាខ្វែងឲ្យធ្វើទេអញ្ចឹងកន្លែងនេះវាសូន្យហើយអញ្ចឹងយើងស៊ីបាន10000រួច អ្នកទាំងអស់គ្នាត្រូវកន្លែងមេប៉ាក់យើងអមតែខ្ញុំប៉ាក់អ៊ីសិនអញ្ចឹងយើងមកកន្លែងប៉ាក់យើងមកធ្វើមីសិនមីសិនប៉ាក់ហ្នឹងហើយយើងធ្វើយើងចុចយកមីសិនរួចយើង cancel មីសិននឹងចោលអញ្ចឹងវានឹងដករៀបប៉ាក់យើងចំនួន5ចេញពីនេះវិញចឹងដល់ពេលដែលដកចេញ5វាលេងស្មើនេះហើយវាលេងស្មើ10000ហើយអញ្ចឹងវាស្មើតែ9995ឯងអញ្ចឹងដល់ពេលដែលវាស្មើ9995អ្នកទាំងអស់គ្នាអាចដូរនេះបានភាសាទៀតនេះដូរបាន1000ទៀតអញ្ចឹងយើងចំណេញឃើញទេហ្នឹងហើយ អូខេអ្នកទាំងអស់គ្នានេះគឺជាតិចនិចក្នុងការលេងអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាព្យាយាមធ្វើដោយអ្វីដែលខ្ញុំបានបង្ហាញទៅអ្នកទាំងអស់គ្នានឹងទទួលបានរ៉េប10000នឹងយ៉ាងងាយស្រួលរួមជាមួយនឹងរ៉េប15000មិនជាពិបាកអីទេនឹងហើយអូខេអញ្ចឹងវីដេអូនេះខ្ញុំធ្វើការ review នៅបទស្រាយបានប៉ុណ្្នឹងណាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមិនតិចនិចអីលើពីខ្ញុំអូខេអ្នកទាំងអស់គ្នាអាចធ្វើការ comment ក្រោមវីដេអូខ្ញុំបានណាដើម្បី share ពួក share ជាព័ត៌មានចែកទៅអ្នកផ្សេងៗឲ្យបានដឹង ok à con bye bye